ដែលជាប្រទេសទូចមួយនៅតំបន់មីឌីតេរ៉ាណេត្រង់ដែនដីប៉ាឡេស្ទីននិងអ៊ីស្រាអែលនាសម័យកាលបច្ចុប្បន្នគឺជាប្រជាជនដែលបានបង្កើតមុនគីនៅមនោគមវិជ្ជាសាសនាដ៏ថ្មីស្រឡាងមួយដែលមានមូលដ្ឋានលើជំនឿថាព្រះពិតមានតែមួយគឺព្រះជាម្ចាស់ដែលបានបង្កើតនិងមានអំណាចលើអ្វីអ្វីទាំងអស់នៅលើចក្រវាលទាំងមូលមនោគមវិជ្ជាសាសនារបស់ពួកជីវីវនេះគេឲ្យឈ្មោះថាសាសនាយូដាក៏ប៉ុន្តែកាលពី2000ឆ្នាំមុន សាសនាយូដានេះបានបែកមែកធាងទៅជាសាសនាថ្មីមួយទៀតគឺគ្រិស្តសាសនាសាសនាយូដារបស់ជនជាតិជីវីវនិងគ្រិស្តសាសនាដែលជាសាសនាគោរពដោយប្រជាជនភាគច្រើនលើសលប់នៅលើពិភពលោកនាពេលបច្ចុប្បន្នតាមការពិតទៅមានដំណើររឿងដើមរួមគ្នា គឺដំណើររឿងនេះមានកត់ត្រាទុកនៅក្នុងសញ្ញាចាស់នៃគម្ពីរប៊ីបនិងគម្ពីរតូរ៉ារបស់ពូជីវីវសាសនាយូដានិងគ្រិស្តសាសនាមានជំនឿដូចគ្នាភាគច្រើន ដូចជាជំនឿទៅលើព្រះតែមួយដែលបង្កើតគ្រប់អ្វីអ្វីទាំងអស់ជំនឿបែបសុតិធិនិយមដែលថាថ្ងៃអនាគតអ្វីអ្វីអាចនឹងប្រសើរឡើងហើយមនុស្សជាតិចាំបាច់ត្រូវតែខិតខំប្រឹងប្រែងដើម្បីឲ្យស្ថានភាពរបស់ខ្លួនបានប្រសើរឡើងមនុស្សចាំបាច់ត្រូវតែចេះងើបឡើងឬបំរាស់ពីការជិះជាន់ដោយមិនត្រូវដេករងចាំវាសនាឬប្តីផ្ដួលទទួលភាពអយុត្តិធម៌ដោយចាត់ទុកថាជាផលដែលទទួលបានមកពីកម្មដែលខ្លួនបានធ្វើពីមុន។ ទាំងសាសនាយូដានិងគ្រិស្តសាសនាសុទ្ធតែមានជំនឿដូចគ្នាថាព្រះបានបង្កើតមនុស្សទាំងអស់ឲ្យមានសិទ្ធិស្មើគ្នាមិនថាស្រីមិនថាប្រុសមិនថាជាតិសាសន៍ឬពណ៌សម្បុរអ្វីនោះទេ ដែលនេះគឺជាចំណុចចាប់ផ្ដើមមួយដែលឈានទៅបង្កើតទស្សនៈទាននៃសិទ្ធិមនុស្សជាសកលនៅក្នុងពិភពលោកនាពេលបច្ចុប្បន្នក៏ប៉ុន្តែសាសនាយូដានិងគ្រិស្តសាសនាបានដើរមកដល់ផ្លូវបំបែកជាមួយនឹងការចាប់កំណើតរបស់ព្រះយេស៊ូវនៅស្រុកណាហ្សារ៉េតដែនដីអ៊ីស្រាអែលការចាប់កំណើត ដែលជាចំណុចចាប់ផ្ដើមនៃសករាជថ្មីក្នុងប្រតិទិនរបស់ពិភពលោកបច្ចុប្បន្នគឺគ្រិស្តសករាជសម្រាប់អ្នកកាន់គ្រិស្តសាសនាគេមានជំនឿថាព្រះយេស៊ូវគឺជាព្រះសង្គ្រោះ ដែលគេហៅថាព្រះយេស៊ូវគ្រីស្ទដែលមក ជួយរំដោះមនុស្សពីអំពើបាបនិងពីទំនៀមទម្លាប់ដ៏ចាស់គំរិលនិងដ៏តឹងតែង របស់សាសនាយូដាដូចជាការកាត់ស្បែកនិងការហាមឃាត់មិនឲ្យទទួលទានសាច់សត្វនេះឬសត្វនោះជាដើមម្យ៉ាងទៀតគ តាមសេចក្តីបង្រៀនរបស់ព្រះយេស៊ូវព្រះជាម្ចាស់ទ្រង់គឺជាវិញ្ញាណដែលមានវត្តមាននៅគ្រប់ទីកន្លែងទាំងអស់ហើយមិនមែននៅតែក្នុងវិហារនោះទេដូច្នេះមនុស្សគ្រប់គ្នាទាំងអស់អាចអធិដ្ឋានទៅព្រះពីគ្រប់ទីកន្លែងទាំងអស់ហើយអាចតាក់ទងដោយផ្ទាល់ជាមួយនឹងព្រះជាម្ចាស់ដោយមិនចាំបាច់ឆ្លងកាត់តាមមន្ត្រីសង្ឃដូចជាទំនៀមទម្លាប់របស់សាសនាយូដាពីមុនមកនោះទេការបង្រៀនទាំងអស់នេះហើយដែលធ្វើឲ្យមន្ត្រីសង្ឃនៃសាសនាយូដា ដែលមិនត្រឹមតែបដិសេធមុនទទួលស្គាល់ព្រះយេស៊ូវថាជាព្រះសង្គ្រោះនោះទេក៏ប៉ុន្តែថែមទាំងចាត់ទុកព្រះអង្គថាជាអ្នកបះបោរប្រឆាំងនឹងសាសនាយូដាទៀតផងដូច្នេះហើយ បានជាពួក គេចាប់បញ្ជូនព្រះអង្គទៅឲ្យអាជ្ញាធររ៉ូមប្រហារជីវិតនៅលើឈើឆ្កាងសាវករបស់ព្រះយេស៊ូវដែលមានជំនឿថាព្រះអង្គបាន រស់ពីសគត់ឡើងវិញនៅថ្ងៃទី3បាននាំគ្នាបន្តចែកចាយសេចក្តីបង្រៀនរបស់ព្រះអង្គទៅដល់មនុស្សគ្រប់គ្នា ហើយបានបង្កើតទៅជាវិហារឬក្រុមជំនុំនិងសហគមន៍ដែលគេហៅថាគ្រីស្ទៀនគឺអ្នកដែលមានជំនឿលើព្រះយេស៊ូវគ្រីស្ទសហគមន៍ដែលបានរីកសាយភាយកាន់តែធំឡើងធំឡើងរហូតទៅស្ទើរតែពាសពេញពិភពលោកនៅក្នុងពេលបច្ចុប្បន្ននេះគ្រឹះសាសនា គឺជាសាសនាដែលមានអ្នកគោរពច្រើន ជាងគេបង្អស់នៅលើពិភពលោកបើគិតជាសរុបគ្រប់ក្រុមនិងគ្រប់និកាយទាំងអស់គ្រឹះសាសនិកជននៅទូទាំងពិភពលោកមានចំនួនជាង2000លាននាក់ ភាពនឹងអ្នកកាន់សាសនាអ៊ីស្លាមដែលមានប្រមាណជា1500លាននាក់និងអ្នកកាន់ពុទ្ធសាសនាប្រមាណជា1200លាននាក់មានអ្នកខ្លះបានចោទជាសំណួរឡើងថាតើហេតុអ្វីបានជាគ្រិស្តសាសនាអាចពង្រីកឥទ្ធិពលរបស់ខ្លួនរហូតបានក្លាយទៅជាសាសនាដ៏ធំបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះសម្រាប់អ្នកកាន់គ្រិស្តសាសនាចម្លើយគឺសាមញ្ញបំផុតគឺដោយសារតែនេះគឺជាសាសនានៃសេចក្តីពិត ការជឿទៅលើព្រះពិតដែលមានតែមួយ។ សម្រាប់អ្នកប្រវត្តិសាស្ត្រខ្លះវិញគេបានព្យាយាមបកស្រាយតាមបែបប្រវត្តិសាស្ត្រដែលគេគិតថាការរីកសាយភាយនៃគ្រិស្តសាសនា នៅលើពិភពលោកនេះក៏មិនខុសពីការរីកសាយភាយនៃអរិយធម៌ក្រិកដែរគឺមានកត្តាចម្បងដូចគ្នា នោះគឺចក្រភពរ៉ូមចក្រភពរ៉ូម ដែលកាលពីដំបូងបាន ធ្វើការបៀតបៀនធ្វើទុកបុកម្នេញពួកអ្នកកាន់គ្រិស្តសាសនាក្រោយមក បានคล้ายបន្តិចម្ដងបន្តិចម្ដងទៅជាចក្រភពនៃគ្រិស្តសាសនានៅសតវត្សទី4នៃគ្រិស្តសករាជ អធិរាជនៃចក្រភពរ៉ូមឈ្មោះកុងស្តង់តាំងដែលកាន់អំណាចពីឆ្នាំ306ដល់ឆ្នាំ337បានប្រែខ្លួនជាគ្រិស្តសាសនិកជនហើយបានកំណត់ឲ្យចក្រភពរ៉ូមយកគ្រិស្តសាសនា ជាសាសនារបស់រដ្ឋហើយឥទ្ធិពលនៃ គ្រិស្តសាសនាក៏បានរីកសាយភាយ ទៅតាមអំណាចនៃចក្រភពរ៉ូមដែនដីរ៉ូមទៅដល់ត្រឹមណាឥទ្ធិពលនៃគ្រិស្តសាសនាក៏បានទៅដល់ទីនោះ ក៏ប៉ុន្តែដោយសារតែចក្រភពរ៉ូមត្រូវបានពុះចែកជាពីរគឺចក្រភពរ៉ូមខាងលិចដែលមានរាជធានីនៅរ៉ូមនិងចក្រភពរ៉ូមខាងកើត មានរាជធានីនៅកុងស្តង់ទីណូបអាញាធរគ្រប់គ្រងវិហារគ្រិស្តសាសនាក៏មានការបែងចែកជាពីរដែរគឺ គ្រិស្តសាសនាខាងកើតនៅកុងស្តង់ទីណូបនិងគ្រិស្តសាសនាខាងលិចនៅទីក្រុងរ៉ូមនៅ ពេលដែលចក្រភពរ៉ូមត្រូវដួលរលំនៅឆ្នាំ476នៃគ្រិស្តសករាជគ្រិស្តសាសនាខាងកើតនិងខាងលិចក៏ត្រូវស្ថិតក្រោមអំណាចនយោបាយដាច់ពីគ្នាស្រឡះ ហើយគ្រឹះសាសនាទាំងពីរក៏បានចាប់ផ្ដើមដើរតាមគន្លងផ្លូវផ្សេងគ្នាបន្តិចម្ដងបន្តិចម្ដងរហូតដល់ឆ្នាំ1054ក៏បែកទៅជានិកាយពីរដាច់ស្រឡះពីគ្នាគឺគ្រឹះសាសនានៃអតីតចក្រភពរ៉ូមខាងលិចបង្កើតទៅជានិកាយរ៉ូម៉ាំងកាតូលិកដែលមានសម្ដេចបាបនៅបរិវ៉ាទីកង់គឺជាប្រមុខដឹកនាំហើយគ្រឹះសាសនានៃចក្រភពរ៉ូមខាងកើតឬប៊ីសុងតាំងបង្កើតទៅជានិកាយ Orthodox ដែលបច្ចុប្បន្នមានវត្តមានច្រើននៅតាមបណ្ដាប្រទេសអឺរ៉ុបខាងកើតនៅនៅតំបន់មជ្ឈិមបូព៌ា នៅដើមសតវត្សទី16គ្រិស្តសាសនានិកាយរ៉ូម៉ាំងកាតូលិកក៏បានបែកទៅជានិកាយថ្មីមួយទៀតដែលជានិកាយធំទី3នៃគ្រិស្តសាសនាបច្ចុប្បន្ននោះ គឺនិកាយប្រូតេស្តង់ក្រោយការដួលរលំនៃចក្រភពរ៉ូមនៅក្នុងពេលដែលអឺរ៉ុបកំពុងតែធ្លាក់នៅក្នុងភាពអនាធិបតេយ្យនៅខាងត្បូងសមុទ្រមេឌីទែរ៉ាណេនៅវិញពិភពអារ៉ាប់ បានស្គាល់នូវភាពរីកចម្រើនជាមួយនឹងការចាប់កំណើតនៃសាសនា ថ្មីមួយគឺសាសនាអ៊ីស្លាម ដែលមានមហាម៉េត ជាព្យាការី មហាម៉េតកើតនៅអំឡុងឆ្នាំ570នៃគ្រិស្តសករាជនៅក្នុងទីក្រុងមេកាក្នុងឧបទ្វីបអារ៉ាប់ពូគឺប្រទេសអារ៉ាប៊ីសាអូឌីតនាពេលបច្ចុប្បន្ននៅក្នុងអំឡុងពេលនោះ ទីក្រុងមេកាគឺជាក្រុងជំនួញដ៏សំខាន់មួយ ដែលជាចំណុចកណ្ដាលភ្ជាប់ផ្លូវជំនួញពីអឺរ៉ុបរហូតទៅដល់អាស៊ីដំណើរជីវិតពិតរបស់ មហាម៉េតមានភាពស្រពិចស្រពិលច្រើនដែលគេពិបាកនឹងធ្វើការបែងចែកឲ្យបានច្បាស់លាស់ reviewing អ្វីដែលបានកើតឡើងពិតប្រាកដជាលក្ខណៈប្រវត្តិសាស្ត្រនិងអ្វីដែលជាសាច់រឿងដែលគេនិទានតៗគ្នាជាទូទៅមហាមេតត្រូវបានគេស្គាល់ថាជាអ្នកជំនួញដ៏ចំណានម្នាក់ដែលធ្វើដំណើរចុះឡើងចាប់តាំងពីតំបន់ជុំវិញសមុទ្រមេឌីទែរ៉ាណេរហូតទៅដល់មហាសមុទ្រឥណ្ឌាដើម្បីធ្វើការជួញដូរក៏ប៉ុន្តែតាមជំនឿរបស់អ្នកកាន់សាសនាអ៊ីស្លាម នៅឆ្នាំ610មហាមេតដែលមានវ័យ40ឆ្នាំ បានទទួលនៅសេចក្តីបង្រៀនពីព្រះជាម្ចាស់នៅក្នុងលាអាងភ្នំមួយក្បែរទីក្រុងមេកាមហាម៉េតបានយកសេចក្តីបង្រៀនអស់ទាំងនោះទៅបង្រៀនបន្តដល់បណ្ដាជនផ្សេងផ្សេងទៀតមានអ្នកខ្លះបានចាប់ផ្ដើមជឿថាមហាម៉េតគឺជាព្យាការីរបស់ព្រះក៏ប៉ុន្តែក្នុងពេលជាមួយគ្នាមហាម៉េតក៏មានសត្រូវច្រើនដែរ ដោយសារតែមានការប្រឆាំងជំទាស់ទៅនឹងសេចក្តីបង្រៀនរបស់មហាម៉េតដែលថាព្រះពិតប្រកបមានតែមួយហើយការថ្វាយបង្គំរូបសំណាកគឺជាការខុសឆ្គងការគោរពនិងថ្វាយបង្គំព្រះដែលមានច្រើនបែបច្រើនប្រភេទតំណាងដោយរូបសំណាកគឺជាជំនឿសាសនារបស់អ្នកក្រុងមេកានៅក្នុងអំឡុងពេលនោះដោយមានការប្រឆាំងនឹងការធ្វើទុកបុកម្នេញខ្លាំងនៅឆ្នាំ622មហាម៉េតរួមជាមួយនឹងអ្នកស្មោះស្ម័គ្រមួយក្រុមតូច ក៏បានរត់ភៀសខ្លួនចេញពីមេកាទៅកាន់ទីក្រុងមួយទៀតឈ្មោះថាមីឌីណាដែលស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបច្ចុប្បន្ននេះដែរហើយដែលមានចម្ងាយប្រមាណជា320គីឡូម៉ែត្រខាងជើងទីក្រុងមេកានៅទីនោះមូហាម៉េតបានតាក់ទាញមនុស្សកាន់តែច្រើនឲ្យជឿលើសាសនាអ៊ីស្លាមក្នុងពេលជាមួយគ្នាដោយសារតែមេកានិងមេឌីណាមានចំនួនប្រដាប់អាវុធនឹងគ្នាមូហាម៉េតដែលជាជាការីនិងជាមេដឹកនាំសាសនាអ៊ីស្លាមក៏បានក្លាយទៅជាមេដឹកនាំកងទ័ពផងដែរ។ 8ឆ្នាំ ក្រោយពីភៀសខ្លួនចេញពីមេកាទៅមេឌីណាមូហាម៉េតបានវិលត្រឡប់មកកាន់ទីក្រុងមេកាវិញក៏ប៉ុន្តែមកជាមួយនឹងកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយបានវាយលុកចូលទៅកាន់កាប់ទីក្រុងមេកាទីកន្លែងកំណើតរបស់លោកនិងជាទីដែលលោកទទួលមរណភាព2ឆ្នាំក្រោយមកទៀតគឺនៅឆ្នាំ632មេកានិងមេឌីណា បាន បន្តនៅជាក្រុងដ៏សក្ការៈបំផុតរបស់សាសនាអ៊ីស្លាមរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ក្តីបង្រៀនរបស់មហាម៉េតត្រូវបានគេកត់ត្រាទុកនៅក្នុងគម្ពីរកូរ៉ានដែលជាមូលដ្ឋាននៃសាសនាអ៊ីស្លាមគោលជំនឿរបស់សាសនាអ៊ីស្លាមមានលក្ខណៈស្រដៀងគ្នាទៅនឹងជំនឿរបស់សាសនាយូដានិងគ្រិស្តសាសនាដែរគឺថាព្រះពិតមានតែមួយ គឺព្រះជាម្ចាស់ដែលបង្កើតអ្វីៗទាំងអស់នៅក្នុងចក្រវាលទាំងមូលតាមការពិតអ្នកកាន់សាសនាអ៊ីស្លាមជឿថាព្រះជាម្ចាស់ដែលពួកគេគោរពនិងព្រះរបស់ពួកជីវីវនិងពួកគ្រីស្ទៀនគឺជាទូអង្គព្រះដូចគ្នាតែមួយ គឺព្រះដែលហៅតាមភាសាអារ៉ាប់ថាអាឡា ហើយហៅតាមភាសាហេប្រឺថាយេហូវ៉ាហើយដំណើររឿងនៃសាសនា ទាំងបីនេះ មានដើមកំណើតចេញពីប្រភពតែមួយចាប់តាំងពីអាប់រ៉ាហាំនិងម៉ូសេរហូតមកដល់ព្រះយេស៊ូវតាមជំនឿរបស់សាសនាអ៊ីស្លាម ប្រជាជនអារ៉ាប់និងជីវីសមានបុព្វបុរសដើមតែមួយ គឺអាប់រ៉ាហាំដែលអ្នកកាន់សាសនាអ៊ីស្លាមហៅថាអ៊ីប្រាហ៊ីមអាប់រ៉ាហាំឬអ៊ីប្រាហ៊ីមមានកូនប្រុស2នាក់ គឺអ៊ីស្ម៉ាអែលជាកូនច្បងក៏ប៉ុន្តែជាកូនក្រៅច្បាប់ជាមួយនឹងស្រីបម្រើឈ្មោះហាកានិងអ៊ីសាក់គឺជាកូនទី2តែជាកូនស្របច្បាប់អ្នកកាន់សាសនាអ៊ីស្លាមជឿថាពួកអារ៉ាប់ គឺជាកូនចៅ របស់អ៊ីស្ម៉ាអែលចំណែកឯពួកជីវីវគឺជាកូនចៅ របស់អ៊ីសា ស្ទើរតែគ្រប់ព្យាការីទាំងអស់ដែលមាននៅក្នុងគម្ពីរតូរ៉ានៃសាសនាយូដានិងគម្ពីរប៊ីបនៃគ្រិស្តសាសនាក៏ត្រូវបានសាសនាអ៊ីស្លាមទទួលស្គាល់ថាជាព្យាការី ដែលជាអ្នកនាំសាររបស់ព្រះដូចគ្នាដែរដែលគ្រាន់តែពួកគេយល់ថាសេចក្តីបង្រៀនរបស់ជាក្រិតអស់ទាំងនេះត្រូវបានពួកជីវីវនិងពួកគ្រីស្ទៀនយកមកផ្សព្វផ្សាយនិងអនុវត្តខុសពីខ្លឹមសារដើមហើយដូច្នេះហើយបានជាព្រះជាម្ចាស់បានបញ្ជូនមហាម៉េតឲ្យមកធ្វើជាជាការីចុងក្រោយបង្អស់ដើម្បីនាំព្រះបន្ទូលពិតរបស់ព្រះ និងកែតម្រូវសេចក្តីបង្រៀនមុនមុននៅក្នុងប្រវត្តិសាស្ត្រនៃសាសនាអ៊ីស្លាម គេឃើញថាមហាម៉េតមិនត្រឹមតែបានបង្កើតសាសនាអ៊ីស្លាមប៉ុណ្ណោះទេក៏ប៉ុន្តែក៏បានបង្រួបបង្រួមក្រុមកុលសម្ព័ន្ធអារ៉ាប់ហើយបង្កើតទៅជារដ្ឋមួយផងដែរមហាម៉េតមានតួនាទីជាអ្នកដឹកនាំសាសនាផង ជាមេដឹកនាំនយោបាយផង និងជាមេដឹកនាំកងទ័ពផង នៅពេលមហាម៉េតទទួលមរណភាពនៅឆ្នាំ632បញ្ហាមួយក៏បានផ្ទុះឡើងគឺបញ្ហាអ្នកស្នងតំណែងជាមេដឹកនាំរដ្ឋអ៊ីស្លាមដែលមហាម៉េតបានបង្កើតនិងបន្សល់ទុក នៅពេលនោះសហគមន៍អ៊ីស្លាមភាគច្រើនយល់ថាកាលនៅរស់ម៉ាហាម៉េតបានជ្រើសរើសអាប៊ូបាកាដែលជាមនុស្សចំណិតឲ្យស្នងតំណែងជាមេដឹកនាំរដ្ឋអ៊ីស្លាមក៏ប៉ុន្តែមានសហគមន៍អ៊ីស្លាមមួយផ្នែកតូចផ្សេងទៀតបានជំទាស់ដោយពួកគេយល់ថាអ្នកដែលម៉ាហាម៉េតបានជ្រើសរើសឲ្យស្នងតំណែង គឺអាលីដែលជាមនុស្សចំណិតផង និងជាកូនប្រសារនិងជាបងប្អូនជីដូនមួយផងរបស់ម៉ាហាម៉េតនៅទីបំផុតទៅគឺអាប៊ូបាកាដែលត្រូវបានតែងតាំងឲ្យធ្វើជាអ្នកស្នងតំណែងរបស់ម៉ាហាម៉េត។ ក៏ប៉ុន្តែការប្រេះឆាគ្នាក៏បានកើតឡើងរវាងសហគមន៍អ៊ីស្លាមទាំងពីរភាពប្រេះឆាដែលបានរាលដាលរហូតធ្វើឲ្យសាសនាអ៊ីស្លាមត្រូវបានពុះចែកជាពីរក្រុមផ្សេងគ្នារហូតមកទល់នឹងពេលបច្ចុប្បន្នគឺនិកាយស៊ូនីតនិងនិកាយឈីអ៊ីតអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ូនីតដែលមានភាគច្រើនជឿថាអាប៊ូបាកើគឺជាអ្នកដែលម៉ូហាម៉េតបានជ្រើសរើសឲ្យឡើងមកស្នំតំណែងជាមេដឹកនាំរដ្ឋអ៊ីស្លាមចំណែកឯអ្នកកាន់សាសនាអ៊ីស្លាមនិកាយឈីអ៊ីតវិញ ជឿថាអ្នកដែលមហាម៉េតបានជ្រើសរើសឲ្យឡើងមកស្នន់តំណែងជាមេដឹកនាំរដ្ឋអ៊ីស្លាមនៅពេលនោះគឺអាលីគេឃើញថា អ្នកកាន់និកាយទាំងពីរនេះគឺស៊ូនីតនិងស៊ីអ៊ីតនៅ តែបន្តមើលមកគ្នាមិនចំរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ